ពួកកប់អីខ្ញុំកណាឃើញគេមកហៅទៅហ៊ីវនោះនាំគ្នាឈរលហងពីផ្ទះមកថ្ងៃតេតគេហ្នឹងណានាំគ្នាឈរមើលក្រៅលហងបើចូលមកចោមណាឯងស្អីហៅគេដូចថាចង្អុលមកហៅគេហៅគេភ្លាមទៅភ្លាមទៅលោកទីភុញនិយាយមិញអញ្ចឹងហើយហើយរឿងអីកូនអញមកលេងកូនខ្ញុំបងប្អូនខ្ញុំអីមកលេងចូលឆ្នាំអីយ៉ាងហោចណាស់ក៏ត្រូវឲ្យគេរួចទៅដល់ចូលឆ្នាំ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 ខំប្រឹងពង្រឹងវប្បធម៌របស់ខ្លួនហើយទីហតយុមនរិនគាត់មានសារពីរឿងភូមិកណ្ដាលនឹងជាដើមយើងខំប្រឹងកសាងកន្លែងនឹងឲ្យរឹងមាំបន្តធ្វើដូចកន្លែងភោជនីយដ្ឋានដែលយើងបានបានត្រៀមទុកបង្រៀនអក្សរសាស្ត្ររំលឹកនៅពេញនៃវប្បធម៌របស់យើងហើយយុវជនដតីទៀតប្រសង់ដតីទៀតតាន់ពេលរដ្ឋវៀតណាមកំពុងតែជាប់ដៃ ដូចខ្ញុំរមនរិនគាត់រំលឹកអញ្ចឹងយួនអត់មាន បង្អែកនៅប្រទេសរុស្ស៊ីទៀតទេប្រទេសរុស្ស៊ីរាល់តែពេលឲ្យតែប្រទេសរុស្ស៊ីធ្លាក់ធ្លាក់ខ្លួនដណ្ដាបអញ្ចឹងគឺបង្ខំចិត្តត្រូវតែអោនដំតូនទៅរកចិនប្រសិនបើរុស្ស៊ីនៅមាន បង្អែកខ្លាំងរឹងមាំនៅមានកម្លាំងមិនទាន់ជាចោះថមថយទេមិនមិនមិនសូវជារយៈតៈអីជាមួយចិនទេ ប៉ុន្តែដល់ពេលអញ្ចឹងភ្លាមយើងមើលឃើញរបៀបពីរដងធំធំហ្នឹងមកពេលដែលរុស្ស៊ីធ្លាក់ខ្លួនពេលដែលលោកកោបឆៅគាត់បដូរបដូរប្រព័ន្ធនយោបាយនៅក្នុងប្រទេសហ្នឹងយួនក៏ចាប់ដើមអោនលំទោនទាំងទាំងវងទាំងវងថ្នាក់ដឹកនាំនយោបាយរបស់ប្រទេសយួនហ្នឹងគឺថាត្រូវតែអោនលំទោនជាមួយចិនតែម្ដងហើយឥឡូវហ្នឹងរុស្ស៊ីកំពុងជាប់ថងនៅអ៊ុយក្រែនហ្នឹងក៏អោនលំទោនទៅរកចិនភាសាទៀតពីព្រោះគាត់គឺជាអ្នក ពួកកលួយផង ហើយបាក់របស់គាត់នឹងជាធំបើសិនណាបាក់នឹងអលុំរដ្ឋគំនិតរបស់យួននឹងគឺថាត្រូវចប់ហើយត្រូវបញ្ចប់ទាំងម្ដងដល់តែអញ្ចឹងទៅ ការតស៊ូមតិរបស់ខ្មែរក្រមយើងយើងអង្គការរបស់យើងផលិតចេញប្រសូតចេញពីទឹកដីសហរដ្ឋអាមេរិកហើយជុំវិញក្រមប្រទេស ដែលជាបងប្អូនរបស់សហរដ្ឋអាមេរិកនឹងសិទ្ធិប្រទេសដែលមានលទ្ធិជាតិតៃហើយយើង ពង្រីកមាតនៃចលនាសហព័ន្ធរបស់យើងបានធំដុំមានសហគមន៍អឺរ៉ុបមានអូស្ត្រាលីកាណាដាញូហ្សេឡង់នឹងជាដើមអញ្ចឹងយើងនាំគ្នាខំប្រឹងធ្វើអញ្ចឹងទៅទៀតតាន់ពេលដែលដូចញាតិញោមឃើញស្រាប់ពេលដែលអង្គការសហប្រជាជាតិសង្ខេញខ្លាំងគឺថា អង្គការសហជីវជាតិនឹងគាត់ដឹងគាត់ដឹងថាទំនោរដែលសហរដ្ឋអាមេរិកនឹងកំពុងតែបោះជំហានគ្រប់គ្រងសហព័ន្ធគ្រប់គ្រប់គ្រងក្រុមអ្នកតស៊ូសិទ្ធិមនុស្សនៅប្រទេសវៀតណាមហ្នឹងពីព្រោះតទេតទេគេបញ្ជូនមន្ត្រីរបស់គេទៅទៅយកចិត្តទុកដាក់ជាមួយនឹងក្រុមអ្នកការពារសិទ្ធិមនុស្សអ្នកការពារសិទ្ធិជនជាតិដើមរបស់ខ្មែរក្រមអានឹងដោយសារហេតុផលអញ្ចឹងវាហេតុផលគឺថាវាទាញមកស្របគ្នាអឺយើងថាឥឡូវយើងនៅក្រោមអាណានិគម ក៏មណានិគមដែលយើងអាចធ្វើបានបច្ចុប្បន្នហ្នឹងសហព័ន្ធប្រកាសដដែលដដែលហើយយើងថាដឹងអស់គ្នាណាយើងកំពុងតែតស៊ូដើម្បីយកឈ្មោះបានឈ្មោះគេហៅសិទ្ធជាម្ចាស់ទឹកម្ចាស់អីជនជាតិដើមឲ្យគេថាធ្វើឲ្យបានក្នុងមួយបានអ្វីអ្វីទៀតនឹងវាចេញទៅតាមនោះដើរទៅតាមក្រោយណា បានចេះតែខំប្រឹងនិយាយហើយនិយាយទៀតថាឲ្យបងប្អូនយើងយល់ឥឡូវឥឡូវនិយាយទៅវាពាក់ព័ន្ធជាមួយលិខិតថ្មីថ្មីហ្នឹងខិតថ្មីថ្មីរបស់អង្គការសហជីវជាតិហ្នឹងរបស់អ្នករាយការណ៍ពិសេសហ្នឹង special reporter ហ្នឹងដែលយើងកម្រឬនៅមន្ត្រីអង្គការសហជីវជាតិនឹងប្រើភាសាហ្នឹងជាមួយខ្មែរក្រមគេប្រយ័ត្នប្រយែងគេការពារគេគេមើលរបៀបរបបដែលយើងធ្វើហ្នឹងណា កន្លងមកតើយើងដឹងឬអត់ឥឡូវគេឃើញថាយើងដឹងហើយនៅពេលដែលមន្ត្រីអង្គការសហប្រជាជាតិហ៊ានប្រើភាសាហ្នឹងអាត្មាសូមជម្រាបមកលើកទៀតគឺដោយសារមន្ត្រីរបស់សហរដ្ឋអាមេរិកហ្នឹងគាត់ចោះទៅឃើញផ្ទាល់គាត់ទៅស្ដាប់របាយការណ៍ហ្នឹងផ្ទាល់ហើយមិនមែនស្ដាប់តែខ្មែរក្រមទេគេស្ដាប់ទាំងម៉ងតញ្ញាគេស្ដាប់ទាំងប្រជាប្រដ្ឋចាមអញ្ចឹងហើយផ្នែកខាងសាសនារបស់យួន ផ្ទាល់ហ្នឹងបែពួកសេរីហ្នឹង ក៏មានទៅជួបតរិកាមួយគេដែរថ្មីថ្មីហ្នឹងចុងក្រោយបំផុតហ្នឹងមន្ត្រីដែលបញ្ជូនលើកទី2ពីក្រសួងការបរទេសទៅហ្នឹងតែអញ្ចឹងទៅរឿងដែលរំលោភសិទ្ធិសាសនារឿងដែលរំលោភលជនជាតិដើមមិនដាច់ដោយឡែកទេវជនជាតិដើមទាំងអស់តរពេលគេប្រមូលជនជាតិដើមម្ដុំអញ្ចឹងទៅវាទៅជាកម្លាំងមួយធំគ្រាន់តែពេលថ្មីថ្មីនេះរបាយការណ៍របស់សហព័ន្ធយើងវាគ្រប់លក្ខខណ្ឌ គ្រប់ជ្រុងជ្រោយដើម្បីឲ្យ អ្នករាយការណ៍ពិសេសហ្នឹងមានផោះតាង ដើម្បីសួរទៅរដ្ឋាភិបាលតោះតែអញ្ចឹងយើងមើលឃើញថាសិទ្ធស្របច្បាប់របស់យើង កំពុងតែចេញរូបរាងហើយការតស៊ូរបស់យើងយើងប្រកាន់ខ្ជាប់នៅលើសិទ្ធិជនជាតិដើមហ្នឹងវាពេញទុកហើយយើងមិនអាចនៅក្រោមការគ្រប់គ្រងក្រមមន្ត្រីដែលពុករលួយដែលយើងបងពន្ធយើងខំធ្វើស្រែធ្វើអីបងពន្ធទៅឲ្យហើយយើង ទៅចិញ្ចឹមពួកពុករលួយរបៀបហ្នឹងទេ ជំនួយបរទេសដែលត្រូវអភិវឌ្ឍនៅម្ដុំដែនដីសណ្ដោទន្លេមេគង្គភាគច្រើនគឺជាជនជាតិដើមខ្មែរក្រោមរស់នៅហ្នឹងគេមិនខំប្រឹងអប់គេគេមិនខំប្រឹងអភិវឌ្ឍកន្លែងហ្នឹងឲ្យយើងបានធូរធារទេផាធ្លាប់បានលើកឡើងលោកត្រង់បានហ្នឹងក៏គាត់បញ្ជាក់ជាមួយអាត្មាច្រើនគឺថាខេត្តឃ្លៀងគឺជាចំណោមខេត្តមួយ ក្នុងចំណោម6ខេត្តដែលក្រីក្រជាងគេ នៃនៃប្រទេសវៀតណាមដែល56ខេត្តក្រុងហ្នឹងហើយឥឡូវយើងមើលមើលតើខេត្តឃ្លាំងផលិតបានស្រូវច្រើនកម្រិតណា នៅតែជាខេត្តក្រីក្រកន្លែងហ្នឹងដែលយើងកើតទុកមិនសុខចិត្តទេយើងបងពុនច្រើនណាស់ហើយគេយកទៅអភិវឌ្ឍនៅកន្លែងណា ទុកឲ្យខេត្តយើងនៅក្រីក្រអញ្ចឹងហើយសូមមិនតែប៉ុណ្្នឹងទេបំបត្តិភ្នែកបំបត្តិបំបត្តិជាតិរបស់ខ្មែរក្រមយើងខំប្រឹងតាមដានមិនឲ្យយើងមានសិទ្ធិសេរីភាពនៅក្នុងការ តាមដានព័ត៌មានតំណែងជាមួយបងប្អូនយើងនៅបរទេសគួរកត់3ណាសំណួររបស់លោកលេខចិនតឹងមិញហ្នឹងវាសំស្របជាមួយនឹងសេចក្តីអត្ថាធិប្បាយរបស់ញោមត្រង់ម៉ាន់រិនក៏បានលើកឡើងនេះគេកំពុងតែពុកអលួយគេកំពុងតែផ្ដន់ទាទោសគ្នាទោះបីអាអ្នកពុកអលួយទាំងអស់ហ្នឹងប៉ុន្តែអាក្រមណាដែលមានអំណាចជាង វាមានវាមានផោះតាងគ្រប់គ្រាន់ជាង ដោយសារ ឯកសារនៃរដ្ឋមន្ត្រីផ្នែកខាងក្រសួងនគរបាលហ្នឹងដេកទៅខាងលោករាជភូត្រង់ដែលជាអគ្គលេខាធិការបកហ្នឹងម្ល៉េះហើយចង់កំចាត់មួយណាក៏បានដែរមកពីឯកសារគេមានផុសតាងជាក់ស្ដែងតែមន្ត្រីដតីទៀតមិនគ្រប់ឯកសារដើម្បីនឹងចោតប្រកាន់តស៊ូមតិជាមួយគេទេនឹងអញ្ចឹងយើងមើលឃើញក្រុមប្រដាប់អាវុធហ្នឹងវាចង់ធ្វើអ្វីហើយបើវាមានផុសតាងគ្រប់គ្រាន់ទៀត គឺអាចចិញ្ចាត់បានហើយកំតិចបានហើយព្រោះក្រសួងហត្ថលេខយើងដឹងស្រាប់ហើយក្នុងពេលដែលស្រុកកំពុងមានសន្តិភាពអញ្ចឹងពួកកងទ័ពមិនសូវមានអំណាចទេអញ្ចឹងអ្នកដែលមានអំណាចបច្ចុប្បន្ននេះគឺគឺជាក្រមនគរបាលនៃក្រសួងហត្ថលេខនឹងឯងបាទអញ្ចឹងទៅសំបីលោកតូលឹមស៊ីសកូម្ដុំ2000ក៏គ្មានណាហ៊ានថាអីវាស្កាត់ជ្រាបអញ្ចឹងទៅក្រមផ្សព្វផ្សាយនៅក្នុងប្រទេសវៀតណាមក៏ស្កាត់ជ្រាប ប៉ុន្តែរឿងអីដែលតូចតាចទៅកប់បាត់ពីយូរមកហើយនគរបាលនោះឆ្កាស់ឡើងឆ្កាស់ឡើងឲ្យកើតទៅជាផោះតាងកើតជារឿងរាវដល់រឿងនោះហើយមួយវិញទៀតញោមម៉ានិនគាត់លើកឡើងហើយយើងមើលឃើញអ្នកណាមួយមាននានាការសេរីមាននានាការសេរីមាននានាការអាចតាក់ទងឲ្យប្រភពសិក្សារៀនសូត្រមកពីបរទេសគឺត្រូវបន្ថយបន្ថយបន្សាក់យកទុកម្ដងសិនទុកម្ដងសិន ដើម្បីលួងចិត្តឲ្យចិននឹងសុបាយចិត្តពីព្រោះឥឡូវអត់បង្អែកទេអាកុម្មុយនីសអាយៈកុម្មុយនីសមួយកំពុងតែផុងខ្លួន នៅក្នុងសង្គ្រាមអញ្ចឹងទៅតែលួងលោមកុម្មុយនីសមួយនេះដើម្បីថែរក្សាបកនឹងឲ្យជាប់ព្រោះបើសិនណាលំបកហ្នឹងរបបកុម្មុយនីសនៅស្រុកយួនវាលាយហើយមកពីបកដឹកនាំរដ្ឋមិនរដ្ឋដឹកនាំបកឯណានឹងអញ្ចឹងណាព្រោះហេតុហ្នឹងហើយគឺថា ឱកាសមួយដែលយើងគួរតែរៀបចំខ្លួនពង្រឹងខ្លួននឹងទទួលយកនៅសិទ្ធិរបស់យើងឲ្យបានពេញលេញព្រោះព្រោះយើងមើលឃើញសកម្មភាពការពារយើងលើកតម្កើងយើងឲ្យឈ្មោះយើងតាំងយើងជាជនជាតិដើមហើយប្រជាពលរដ្ឋរបស់យើងសកម្មជនយុវជនរបស់យើងដែលចេញតស៊ូដើម្បីសិទ្ធិសេរីភាពនឹងគេឲ្យឈ្មោះថា អ្នកការពារសិទ្ធិជនជាតិដើមនោះទៅទៀតអ្នកការពារសិទ្ធិមនុស្សសកម្មជនដីធ្លីអីហ្នឹងឱកាសល្អមកដល់ហើយអឺអាត្មាឲ្យឆ្លៀតឱកាសហ្នឹងគឺថាអំពាវនាវបួងសួងសូមអំពាវនាវសូមឲ្យប្រជាប្រដ្ឋយុវជនប្រសង់ជាពិសេសខាងប្រសង់ប្រសង់ត្រូវតែដើរតួសំខាន់ម្ដងពីព្រោះជាប្រដ្ឋផ្នែកក្រមត្រូវតែស្អិតរមួតជាមួយនឹងប្រសង់ម្ដងហើយសូមប្រសង់មួយចំនួនបន្ថយអរិយាប័ត្រឲ្យគិតចារណាឡើងវិញ ថាតើពេលនេះគឺជាឱកាសរបស់យើងហើយឬនៅខ្ញុំគូណាជឿថាពេលនេះគ្មានពេលណាល្អជាងពេលហ្នឹងទេសម្លេងរបស់យើងតំណែងរបស់យើងការការជិះជាន់របស់យើងការតស៊ូរបស់យើងត្រូវបានបរទេសដឹងឮហើយលំដាប់នៃអង្គការសហប្រជាជាតិហើយមហាអំណាចសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់គឺជាឱកាសដែលកម្រមានជាទីបំផុត យើងត្រូវតែនាំគ្នាសស័កសស្រាំពង្រឹងតស៊ូឲ្យឲ្យបានសិទ្ធស្របច្បាប់មួយនោះឲ្យមានឈ្មោះពេញទីថាជាជនជាតិដើមពេលហ្នឹងគឺជាឱកាសល្អបំផុតកណាលោកឃីមឃីមកាលណៃលោកឃីមឃីមផ្សេងណាកាលណៃលោកឃីមឃីមគឺជាទំនាស់មួយផ្នែកវប្បធម៌ផ្នែកវប្បធម៌ហើយលោកឃីមឃីមទៀតតំបន់លោកឃីមឃីមហ្នឹងមានលោកយាយសបិទ្ធ ហើយលោកឃឹមឃឹមនឹងផ្ទាល់ក៏មានប្រវត្តិតស៊ូគេហៅតំបន់ដំដោះបងបងគ្រូដែរបណ្ដំដោះយ៉ាងណាក៏យើងនៅមានអធិបុលជាងហើយលោកយាយនឹងគាត់ការពារដាច់ខាតទេណាយកឃឹមឃឹមតអត់បានទេក្រុមនោះគេស្រោះគ្នាតែគុណមើលអញ្ចឹងនៅឯខេត្តណានិយាយទៅកុំអោយបងប្អូននៅឃ្លាំងហ្នឹងអត់ចិត្តនៅព្រះតាពាំងណា ទោះយ៉ាងណាក៏វិសាមគ្គីហើយគ្នាយើងនេះហាក់ដូចជាប្រគល់ទៅឲ្យវាសនាឲ្យអ្នកណាមួយខំប្រឹងធ្វើទៅមានរឿងនាំគ្នាឈរមើលអត់មាននាំគ្នាមកចោមអីទេអឺតែគុណកណាទូតែគុណណានៅឯប្រទេសអូស្ត្រាលីកណានិយាយប្រទេសអូស្ត្រាលីហ្នឹងណានៅកន្លែងតំបន់ពួកពួកទួរគីដែលពួកមូស្លីមខ្លាំងហ្នឹងណាពលៀងណាហ៊ានហ៊ានតែមក ផាកឡានគ្នាវាហ្នឹងវាផាកគេហៅដាប់បុលផាកហ្នឹងវាទម្លាក់គ្នាវាមិនទួប៉លីសហេនមកចុះផាកហ្នឹងវានិយាយពីគ្នាវាចេញពីហាងមកឈុលមកប៉លីសត្រឡប់ទៅវិញណាប៉លីសចូលឡានអត់បានទេអានឹងអានឹងយើងរឿងមួយហើយគេហៅរឿងស្រាលស្រាលដែលវាអាចអត់បានវាអត់តែយើងយើងគួកប់អីខ្ញុំកណាឃើញគេមហាវិទ្យាហិវនោះនាំគ្នាឈរលហង់ពីផ្ទះមកព្រោះថ្ងៃហ្នឹងថ្ងៃហ្នឹងក៏ឃើញចឹងដែរតែថ្ងៃតេតគេហ្នឹងណា នាំគ្នាចូលមើលក្រៅលហងបើចូលមកចោមនោះឯងស្អីហៅគេដូចថាចង្អុលមកហៅគេហៅគេភ្លាមទៅភ្លាមទៅលោកនិពន្ធនិយាយមិញអញ្ចឹងហើយហើយរឿងអីកូនអញមកលេងកូនខ្ញុំបងប្អូនខ្ញុំអីមកលេងចូលឆ្នាំអីយ៉ាងហោចណាស់ក៏ត្រូវឲ្យគេរួចទៅដល់ចូលឆ្នាំមកធ្វើការឲ្យបង្ខំគេអញ្ចឹងអីអញ្ចឹងវាយើងម្នាក់ម្នាក់ម្នាក់មកចូលរួមយោបល់យើងដឹងថាយួនកំពុងតែជីជន់យើងកំពុងតែធ្វើបាបយើងពេលដែល ម្លេះនៅក្របអាល់មកប្រហែលអ្នកក៏ដោយយើងមកភូមិមួយណោះបាទនាំគ្នាឈរលហង្សពីផ្ទះមួយទៅផ្ទះមួយឈរមើលពីចង្អាយពួកនេះធ្វើការតាមចិត្តចាប់ក្បួចកសោបអីយើងតាមចិត្តអត់ហើយគ្នានៅម្នាក់ឯងរឿងមួយយ៉ាងច្រើនបើបងប្អូននៅក្នុងផ្ទះនោះក៏អត់មានអ្នកណាហ៊ានដែរវាទៅជារឿងបាក់ស្បាតមួយមួយយួនអញ្ចឹងណាយើងនាំគ្នាធ្វើអញ្ចឹងវាមិនដែលចាប់យើងទាំងអស់គ្នាទៅដាក់គុកទេណាជាការពិតខ្ញុំកណាដឹងថាវាគុំជ្រាវហ៊ីវនឹងយូរហើយ ហើយវាឆ្លៀតឱកាសដូចថាទុកឆ្មក់ពេលលក្ខណៈមកដល់ភ្លាមមកព្រឹកមកវាចោលថាឥឡូវនេះទោះចេះចេះចេះពីថ្ងៃនេះថ្ងៃនេះមកឥឡូវទៅបំភ្លឺឥឡូវកដាស្នាមគេមិនបំភ្លឺអីចឹងហើយយើងយើងមើលឃើញជាក់ស្ដែងយុវជនយើងសួរសត្វរហេតុផលសួរសួរគេហូតกระดาษមកกระดาษអញ្ជើញกระดาษអញ្ជើញក៏ទៅទៅអ្នកណាទៅក៏ទៅទៅណាឈរមើលក៏ឈរមើលទៅ បានហើយយើងខាត់ចេញមកខាត់ទៅទឹងផ្លូវវាចូលមកដល់កន្លែងយើងតាហើយលោកលីភូនិយាយឥឡូវឥឡូវរឿងច្បាប់ហ្នឹងគួរកប់អីដែរអាត្មាគិតថាលោកលីភូមានឯកសារច្បាប់ទាំងអស់ហ្នឹងគួរផ្ញើចេញមកដៃគុណទៅឲ្យបងប្អូនយើងបានដឹងហើយដៃគុណក៏លោកជួនកាលបងប្អូនយើងនៅក្នុងស្រុកហ្នឹងគ្នាអត់ដឹងទេអត់បានស្រាវជ្រាវអស់ហ្នឹងទេអឺมันមានឯកទេសនៅក្នុងការស្រាវជ្រាវ ឬមួយក៏គាត់មិនដឹងកន្លែងដើម្បីស្រាវជ្រាវគាត់ចង់ចង់រកបានប៉ុន្តែបើថាឥឡូវយើងមានហើយបើយើងមានអស់ទាំងហ្នឹងដោយរដ្ឋធម្មនុញ្ញថ្ងៃមុនថាលោកលីភូបានតបហើយជាខ្មែរផងនោះគួរតែផ្ញើគេដៃគុណដើម្បីលោកចុះផ្សាយបណ្ដោយទាំងច្បាប់ណាសំខាន់សំខាន់បើយើងអាចបកប្រែជាខ្មែរបាន ជាបន្ទាប់សំករណីសិក្សាញោមតាមហ្នឹងក៏លោកក៏គាត់អបអសាទរហើយគាត់គាត់គិតថាជជែកជាមួយអាត្មាមិញគឺថាកន្លែងហ្នឹងល្អ យើងគួរនាំគ្នាយកច្បាប់ជាគោលមានផោះតាងគ្រប់គ្រាន់ច្បាប់ក្នុងប្រទេសផងច្បាប់ក្រៅប្រទេសផងបូកផ្សំគ្នាអាត្មាជឿថាហេតុផលនឹងហើយ តែធ្វើឲ្យមន្ត្រីនគរបាលមូលដ្ឋាននៅក្នុងភូមិស្រុកហ្នឹងមានការរអាខ្លះហើយថ្ងៃក្រោយមានការញញើតញញើមមិនសូវជាប្រហើនពេក ហើយមួយទៀតញោមត្រាម៉ានិនគាត់ថាប្រហែលជាមានបញ្ជាថ្នាក់លើអាប្រធាននគរបាលថ្មីនោះវាចង់ចង់កសាងអធិបុលកសាងអំណាចឲ្យវាអីហ្នឹងដូច្នេះយើងត្រូវនាំគ្នាតស៊ូហើយតស៊ូជារបៀបសាមគ្គី យើងដឹងថាយួនខុសយួនកំពុងតែធ្វើបាបយើងហើយគួរកប់អីណាគួរនាំគ្នាតស៊ូមិនតាមប៉ុណ្ណឹងមានទាំងខ្លះឆ្លៀតបន្ទោសគ្នាយើងនឹងទៀតឥឡូវឆ្លៀតឱកាសនឹងរំលឹកម្ដងមកពី អានោះវាជាជាគេហៅថាការបាក់ស្បាតមួយហើយនឹងចំណុចខ្សោយដែលយើងគួរកែប្រែកន្លែងខ្លះចំណុចខ្សោយហ្នឹងបើមិនយើងកែប្រែទេការតស៊ូរបស់យើងនឹងវែងឆ្ងាយណាទៅពេលវែងទៅទៀតហើយពេលវែងទៅទៀតតើយើងមានមានមានទៅទៅនឿយហត់ប៉ុណ្ណាទៅហ្នឹងណាយើងខ្លាចយើងតស៊ូផ្លូវឆ្ងាយពេកទៅហត់ពេក ចឹងពេលហ្នឹងឱកាសឱកាសវាល្អវាច្រើននាំគ្នារំលឹកហើយរំលឹកហ្នឹងជួនកាលកុំឲ្យខឹងអាត្មាតែលោកតាចិត្តដ្ឋានក្នុងក្រៅមិនចឹងទេហេតុផលកើតឡើងពីអ្វីដែលយើងត្រូវសាកពិសោធន៍ព្រោះមនុស្សធម្មតាអត់មានទោសទេមកជួយជជែកគ្នាមកជួយការពារគ្នាយើងដឹងថាអះអាងថាទេគេធ្វើអញ្ចឹងគេត្រូវទៅតាមសិទ្ធិចេះមួយម៉ាត់មួយម៉ាត់ហ្នឹងក៏ថែមចូលគ្នាទៅ ប៉ុន្តែគឺជៀសវាងកំបោរអំពើហិង្សាឲ្យសោះហើយរឿងសំខាន់ណាគឺសាមគ្គីគ្នានឹងម្ដងតែយើងអត់សាមគ្គីគ្នា គ្នាយើងអត់កម្លាំងដែរហើយអាការឃើញហើយសាមគ្គីគ្នាឬហៅដូចភូមិកន្លែងមកទាំងក្មេងទាំងចាស់ហ្មងឈុលហ្មងឲ្យតែពិសេសហៅគ្នាតែពួកនឹងចូលមកអុកឡុកខ្ញុំគេប្រកបប្រកាសហៅគ្នាគេមកឈុលជុំវិញពេញសាលាឆោទៀនមកពាត់ពីក្រៅផងចូលខាងក្នុងផងអ្នកណាអាចនិយាយបានគេចូលក្នុងគេជួយនិយាយគ្នា នៅប្រាក់តពាំងយុវជនយើងឃើញទេខាងដីធ្លីណាណៃនឹងយុវជនយើងទៅពុបពុបពុបពុបពុបនាំគ្នាទៅមើលទៅថតរូបទៅអីទោះបីយ៉ាងណាក៏ដោយគឺថាគេប្របាក់ទប់ទល់មកពីគេឃើញយើងសាមគ្គីហើយតែសាមគ្គីមន្ត្រីទៅគបអាលញើតមកមិនហ៊ានធ្វើប្រទេសដែរយ៉ាងហោចបំផុតក៏យើងមានភ្នែកក្នុងនោះដែរហើយយើងចូលទៅទាំងអស់គ្នាយើងមានផោះតាងគ្រប់គ្រាន់ទោះបីយើងប្តឹងទៅអង្គការសហប្រជាជាតិហ្នឹងគឺថា